មានមនុស្សមិនតិចទេនៅប្រទេសកម្ពុជាយើងទទួលរងនឹងការ hack account online និង virus ransom តែកត្តាអ្វីខ្លះដែលអាចឲ្យ hacker ជ្រៀតចូលនិងលួចព័ត៌មានរបស់យើងបានជុំមកដល់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅកម្ពុជាយើងភាគច្រើនមិនទាន់បានយល់ច្បាស់ពីប្រព័ន្ធសុវត្ថិភាពនៅលើអ៊ីនធឺណិតនៅឡើយទេហើយក៏មានបងប្អូន IT មួយចំនួនក៏ទទួលរងនឹងការ hack ផងដែរ។ អូខេអញ្ចឹងតើយើងទទួលរងនៅការ hack នោះដោយរបៀបណាហើយការពារវាយ៉ាងដូចម្ដេចភាគច្រើន គឺឆ្លងតាមរយៈអនឡាញហើយការឆ្លង តាមរយៈអនឡាញក៏មានច្រើនទម្រង់ផងដែរ ដូចជាតាមរយៈ phishing download game ឬ app ដែលមាន crack brute force attack ហើយនឹងតាមរយៈស៊ីជម្រៅដូចជា man in middle ឬ twin evil តើយើងដឹងដោយរបៀបណាថា account របស់យើងត្រូវបានគេដឹង password ឬប្រព័ន្ធរបស់យើងត្រូវបានគេជ្រៀតចូលទី1នៅសុខសុខមិនអាច login ចូលបានឬទទួលបាន notification ថាមានឧបករណ៍ថ្មីបាន login ចូលទី2ក្រុមហ៊ុនដែលផ្ដល់សេវាកម្មមកយើងត្រូវបាន hack ដែលធ្វើឲ្យលេចធ្លាយព័ត៌មានសំខាន់របស់យើងដូចជា email និង password ដូច្នេះយើងអាចចូលទៅកាន់ website នៅលើអេក្រង់ដែលខ្ញុំដាក់បង្ហាញនេះដើម្បីឆែកមើលថា account របស់យើងត្រូវបានលេចធ្លាយឬក៏អត់។ ដោយគ្រាន់តែបំពេញអ៊ីមែលនោះវាបង្ហាញថ្ងៃខែដែលលេខធ្លាយនិងប្រភេទស្វាកម្មដែលយើងធ្លាប់បានប្រើប្រាស់ចំពោះឧបករណ៍ដែលយើង ប្រើប្រាស់អាចផ្ដល់សញ្ញាដូចជាដាយឺតស៊ីថ្មឬភ្លើងច្រើនជាងមុនចាប់ផ្ដើមនឹងលេចចេញ កម្មវិធីដែលយើងមិនដែលបានស្គាល់ពីមុនមកអូខេអញ្ចឹងយើងចូលមកដល់ចំណុចសំខាន់វិញម្ដងបន្ទាប់ពីយើងដឹងពីបញ្ហាទាំងអស់ហ្នឹងហើយតែយើងត្រូវការពារវាយ៉ាងដូចម្ដេច ត្រូវបដូរ password ភ្លាមៗបន្ទាប់ពីយើងដឹងថា password របស់យើងត្រូវបានលេចធ្លាយ log out ឧបករណ៍ទាំងអស់បន្ទាប់ពីបដូរ password រួចបើកមុខងារ 2FA ជាចុងក្រោយគឺ update កម្មវិធីឬប្រព័ន្ធប្រតិបត្តិការអបអរសាទរពេលនេះបងប្អូនអាចការពារខ្លួននៅលើអ៊ីនធឺណិតបានហើយប៉ុន្តែមិនទាន់អស់នៅឡើយទេនៅមានការ hack និងការការពារជាច្រើនទៀតដោយបងប្អូនគ្រាន់ធ្វើការ like និង share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត ប៉ុន្មានម៉ោងក្រោយមក <laughs> no, no, no, no. <laughs> <laughs>